អីចឹងចេញពីឡានយើងចេញទៅបានទេចាយគឺខ្ញុំចង់ទៅចិត្តចិត្តចាយហ្នឹងណាខ្ញុំប្រាប់អីតាថាខ្ញុំស្រឡាញ់ចាយហើយខ្ញុំនឹងតាមញ៉ាយចាយចាប់ពីកែហ្នឹងទៅណាអញធ្វើឲ្យយើងនេះឃើញធន់នឹងអញខ្លាំងណាឈប់លេងសើចមួយយើងទៀតទៅចាយមើលមុខខ្ញុំឲ្យចំណាលេងយើងមិនចាយស្ដាប់ខ្ញុំណាហើយជឿជាក់លើខ្ញុំខ្ញុំនឹងនិយាយឲ្យមឹងម៉ាត់បំផុត ស្ដាប់ណាពេលដែលខ្ញុំនិយាយថាខ្ញុំស្រឡាញ់ចែគឺខ្ញុំស្រឡាញ់មែនខ្ញុំស្រឡាញ់ចែតាំងពីឃើញចែដំបូង ពេលដែលចែមកលេងផ្ទះខ្ញុំ ពេលហ្នឹងខ្ញុំនៅវិទ្យាល័យតែខ្ញុំគិតថាវាគ្រាន់តែជាការស្រឡាញ់បែបបងស្រីធម្មតាធម្មតាតែពេលដែលខ្ញុំជួបចែម្ដងទៀតនៅពេលដែលខ្ញុំពេញវ័យ ទៅខ្ញុំសម្រេចចិត្តខ្លួនឯងថាខ្ញុំពិតជាស្រឡាញ់ចែខ្លាំងមែនមិនមែនស្រឡាញ់ក្នុងនាមជាបងស្រីគឺស្រឡាញ់ក្នុងន័យស្នេហា ចែអាចស្អប់នៅផងគ្រប់គ្នាបាន តែចែកុំស្អប់ខ្ញុំណាព្រោះខ្ញុំពិតជាស្រឡាញ់ចែខ្លាំងមែន។ ចៃផងដេកជាមួយខ្ញុំណានេះចៃណែណែណែហាមជេហាមបកាយស្អីទាំងអស់ខ្ញុំដឹងថាចៃក៏មានចិត្តនៅលើខ្ញុំដែរអាខ្វែឈួតអត់ទេបានទេតោះឆាប់ចេញឡើងណាយើងទៅមើលកូនជាមួយគ្នាបើចៃមិនទៅទេខ្ញុំនឹងថើបចៃនៅមុខបងថនចៃដឹងស្រាប់ហើយថាបងថនណាគាត់ពិនប្រអប់ប៉ុណ្ណាអញ្ចឹងខ្ញុំទៅយកម៉ូតូណាហើយចាំចៃជិះតាមខ្ញុំមក តែចាយហ៊ានតែកិច្ចជីទៅទេហ่ะខ្ញុំមិនជីតាមទៅដល់ទេចាយហើយខ្ញុំថើបចាយនៅមុខម៉ាក់បើចាយទៀតអូខេណា ខ្សែរឿងជីវិតរឿងចាយចាស់មានស្នេហ៍មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃប្រហ័សសុកវេលាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film